បាទសួស្តីបងប្អូនមិត្តជើងយើងថ្ងៃនេះខ្ញុំចង់ចែកលេខចំណេះដឹងមួយពាក់ព័ន្ធជាមួយនឹងការពុះបំបែកពុះ iPhone X ជាមួយនឹង ROM កម្ដៅព្រោះចាប់ពី iPhone X ទៅគឺយើងចង់ធ្វើម៉ាស៊ីនអីគឺយើងត្រូវតម្រូវទៅពុះម៉ាស៊ីនហ្នឹងហៅថាពុះម៉ាស៊ីនហែកម៉ាស៊ីនព្រួយគឺគេថាបតវា2ជាន់មាន AP និង BB ខុសគ្នា អញ្ចឹងអានេះគឺយើងត្រូវមានវមនៃពូកបដៅមួយហើយងាយងាយទេបាទយើងចូលម៉ាស៊ីនទៅដាក់នៅចន្លោះហ្នឹងទៅសម្រាប់ iPhone X អញ្ចឹងយើងចាំយើងអានេះយើងមើលកដៅវាចាំវាឡើងដល់កម្រិតបាននេះគឺវាឡើងតាមដំណាក់កាលវាចឹងតែនៅក្នុងនេះវា option វាគឺយើងតឡើងឲ្យវា auto នេះចុចអានេះវាត្រឹម ឡើងដូចជាដល់180នេះខ្ញុំកណ្ដិច180យើងប្រើ200ក៏បានដែរអាចពុះចេញបានសំខាន់ឲ្យតែពេលវារៀងក្តៅហុយហុយតិចទៅយើងឆ្កាស់វាតិចណាឥឡូវនេះយើងស្កប់ទៅចេះដើម្បីកុំឲ្យវាពេលដែលយើងលើកមកកុំឲ្យវាលក្ខណៈថាវាដោយតាមដៃអញ្ចឹងមានប៉ុណ្ណាដាក់បាត់កន្លែងនេះមួយដាក់បាត់ទៅណាអញ្ចឹងយើងជួយសកត់វាតិចទៅណា ក្តៅចាំវាឡើងយើងមើលកម្ដៅវាឡើងវាឡើងដល់កម្រិតវាបានយើងអាចលើកចេញបានហើយយើងហៅបើសិនជាយើង ហើយឆ្នៃដល់នេះចូលដាក់ខាងនេះមួយហើយជាយើងគ្រាន់បាងណាមើលកណ្ដៅទៀតទៅ នេះអញ្ចឹងបានហើយអូខេឃើញទេចាំមកវាក្តៅតិចងាយងាយបាទយើងពុះសិនកុំឲ្យវាក្តៅចាំមើលវាឡើងក្តៅវា180តែណាដល់នាទីវាដែលយើងកំណត់គឺវាវាចាប់ដើមលោតឲ្យយើងដឹងហើយបើសិនជាយើងចង់ឲ្យវារលាយលឿនយើង ដាក់ស្រោទៅតាមតាមរងវានេះចឹងតាមរងហ្នឹងដាក់ចឹងវាវារលាយទៅខាងក្នុងហ្នឹងវាស្រោបទៅនេះថាហុយហុយឯងណាវាហុយហុយយើងសាកអឺប្រហែលវាឡើងជ្រុងលេងតិចព្រោះឡើងនេះវាដូចអត់មានកង់ដងអត់អីចឹងណាយើងលុបលុបវាតិចជានៅទេតាក់តាក់វាប្រហែលប្រហែលវាឡើងលើទៅនេះណា តែមើលវិញតិចទៀតតិចទៀតកុំចាំទុកចោលវាយូរឯងមើលតែវារៀងតុនតុនហាប់ហាប់យើងលើកបានសូវាអញ្ចឹងប្រឡោះណាកន្លែងណាសូវាប្រហាប់តិចតិចតិចតិចមកឡាតិចទៀតមកនៅចាប់ដាក់មកបាច់លុកត្រូវពេកហ្នឹង Đây rồi. bảo chào Hả bác? Chuyện cờ hạp với cái chính លបពុជហ្នឹងណាមកដឹបណាពុកបានចំណាយហើយហើយយើងដកវាចេញមកដើម្បីកុំវាក្តៅខាងក្រោមពេកហើយពេកហ្នឹងណាទេងាយងាយនេះវិធីសាស្ត្រក្នុងការពុះណាយើងយើងពុះបានចំណាយហើយចាំមើលទៅដល់វាសម្អាតទៀតពុះចឹងណាឃើញពួយ CPU សេភ្លើងសេអីនេះគឺខាងក្នុងនេះទៀត យើងចង់ធ្វើវាគឺត្រូវតែពុកចឹងអញ្ចឹងនេះជាវិធីសាស្ត្រមួយពុកបំបែកងាយងាយកម្ដៅក្រោម200 180 190គឺលើកបានសម្រាប់ iPhone X ឥឡូវយើងទៅមើលទៅមើលវិធីសម្អាតវាទៅមុខទៀត